Thank you. ទឹកហូរលិចស្រែទឹកហូរលិចស្រែណែចិត្តបងទុំតែងទាំងទុំតោមនិញទាំងទុំតោមនិញនឹកមិនភ្លេចទេតាបាន5ឆ្នាំអើហើយគ្មានកូនណែនឹងទេ នៅតែខ្លួនទៅទេនៅតែខ្លួនទៅទេព្រាន់ប្រាំចោលគ្នា ទឹកហូរលិចស្រែទឹកហូរលិចស្រែណែចិត្តបងទុំតែងទាំងទុំតូមនិញទាំងទុំតូមនិញនឹកមិនភ្លេចទេកាបាន5ឆ្នាំអើហើយគ្មានកូនអ្នកនឹងទេនៅតែខ្លួនតទេនៅតែខ្លួនតទេព្រាត់ប្រាំចោលគ្នា